សម្រងពាក្យសម្ដី20ឃ្លារបស់លីសេឡុងដែលយើងតែគួរដឹងទី1ចូលធ្វើខ្លួនឯងបង្ហាញភាពជាខ្លួនឯងមានភាពស្មោះត្រង់ចំពោះខ្លួនឯងកុំស្វែងរក អត្តចរិតជោគជ័យរបស់អ្នកដទៃហើយធ្វើតាមគេទី2បើអ្នកស្រឡាញ់ជីវិតរបស់អ្នក កុំខ្ជិះខ្ជាយពេលវេលាព្រោះជីវិតកើតឡើងដោយសារតែពេលវេលាទី3កំហុសតែងតែត្រូវបានលើកលែងឲ្យប្រសិនបើអ្នកមានភាពក្លាហានទទួលស្គាល់វាទី4បើសិនជាអ្នកចំណាយពេលច្រើនហួសគិតទៅលើរឿងរបស់អ្វីមួយ អ្នកនឹងមិនបាន ធ្វើអ្វីបានសម្រេចនោះទេ ទី5ចំណេះដឹងផ្ដល់ឲ្យនៅអ្នកនៅអំណាចតែអតចរិតដល់ឲ្យអ្នកនៅការគោរពទី6មនុស្សម្នាក់អាចរៀនពីសំណួររបស់មនុស្សល្ងង់ ច្រើនជាងមនុស្សល្ងងរៀនពីចម្លើយរបស់មនុស្សឆ្លាតទី7ខ្ញុំមិនខ្លាចមនុស្សដែលបាន ហាត់ទាត់1000ក្បាច់ទេតែខ្ញុំខ្លាចតែអ្នកដែលហាត់ទាត់មួយក្បាច់1000ដងទី8ធ្វើអ្វីតាមកលៈទេសៈ ពេលដែលត្រូវទាត់គឺទាត់ពេលដែលត្រូវដាល់គឺដាល់ទី9ដើម្បីស្គាល់មនុស្សម្នាក់បានយើងត្រូវតែសិក្សាទៅលើសកម្មភាពរបស់គេដែលធ្វើទៅលើអ្នកដតីផ្សេងទៀតទី10កម្មសិទ្ធិគ្រប់យ៉ាង ចាប់ដើមឡើងពីក្នុងចិត្តទី11ការរស់នៅ ពិតប្រកបគឺរស់នៅដើម្បីតែអ្នកដតីការរស់នៅពិតប្រកបគឺរស់នៅដើម្បីតែអ្នកដតីទី12ត្រឹមតែចេះមិនគ្រប់គ្រាន់ទេយើងត្រូវតែយកវាមកប្រើផងត្រឹមតែចង់គឺមិនគ្រប់គ្រាន់ទេយើងត្រូវតែយកវាមកធ្វើផង ទី13ការភ័យខ្លាចកើតចេញ ពីភាពមិនច្បាស់លាស់ដូច្នេះដើម្បីបំបត្តិការភ័យខ្លាចយើងត្រូវតែស្គាល់ខ្លួនយើងឲ្យ បានច្បាស់លាស់ជាមុនសិន ទី14ខ្ញុំមិនមែនកើតមកដើម្បីតែការរំពឹងរបស់អ្នកហើយអ្នកក៏មិនកើតមក ដើម្បី តែការរំពឹងរបស់ខ្ញុំដែរ ទី15គោលដៅមិនមែនជាអ្វីដែលយើងត្រូវតែទៅដល់រហូតនោះទេ តែគឺជាអ្វីដែលតម្រង់ទៅទី16ចូលសម្គាល់មើលដើមឈើធំដែលរឹងមាំនិងបាក់នៅពេលដែលមានខ្យល់បក់ខ្លាំងតែដើមឫស្សីវិញនឹងកោងតែប៉ុណ្ណោះ ពេលដែលមានខ្យល់បក់ខ្លាំងទី17អារម្មណ៍តែមួយឆាវនឹងធ្វើឲ្យអ្នកคล้ายទៅជាមនុស្សលងភ្លាមទី18ចាក់ទឹកក្នុងពេងអ្នកចេញសិន ដើម្បីឲ្យវាអាចទទួលបាន ទឹកបានទៀតទី19 បើសិនជាយើងឲ្យតម្លៃទៅលើកាន់តែច្រើនប៉ុណ្ណា យើងនឹងឲ្យតម្លៃខ្លួនឯងកាន់តែតិចតែប៉ុណ្ណោះដែរទី20បើសិនជាអ្នកគិតថាអ្វីមួយมันអាចទៅរួច អ្នកនឹងធ្វើអ្វីដែលมันអាចទៅរួចតែប៉ុណ្ណោះ ទោះបីជាគាត់ស្លាប់បាត់តាំងពីឆ្នាំ1973ក៏ពិតមែនក៏គេឈ្មោះក៏ដូចជាពាក្យសម្ដីរបស់គាត់ នៅតែមានអ្នកយកមកនិយាយដដែលហេតុនេះបានជាមានអ្នកគ្រប់គ្រងគាត់នឹងបានរុយរៃលួយគ្នារហូតទៅដើម្បីធ្វើរូបសំណាក់របស់គាត់ ដែលមានកម្ពស់រហូតដល់2ម៉ែត្រកន្លះដើម្បីជាការគោរពនិងការចងចាំ។ តើអ្នកគិតយ៉ាងណាដែរសម្រាប់ពាក្យសម្ដីខាងលើនេះ មានចំងល់សំណួរអាចនៅ comment ខាងក្រោមអរគុណចំពោះការតាមដាននៅវីដេអូនេះបើពេញចិត្តកុំភ្លេចជួយចុច Subscribe នៅ Channel នេះផង ដើម្បីទទួលបានចំណេះដឹងថ្មីៗល្អៗពី Channel នេះខ្ញុំអរគុណជម្រាបលាជួបគ្នានៅអត្ថបទក្រោយៗទៀត